ខេបាទសួស្តីអ្នកនរគ្នា បាទថ្ងៃនេះគឺខ្ញុំនឹងបង្ហាញអ្នកនរគ្នា អំពីប្រវត្តិនៃ ការចិញ្ចឹមឃ្មុំនៅលើពិភពលោកនៅក្នុងស្រុកខ្មែរយើងការចិញ្ចឹមឃ្មុំទៅតែ នឹង មាននៅពេលថ្មីថ្មីនេះទេមិនប្រមាណប្រហែលជា4 10ឆ្នាំនោះទេដែល ការចិញ្ចឹមឃ្មុំបានចាប់ផ្ដើមហើយនឹងរីករាលដាលខ្លាំងនៅក្នុងចុងឆ្នាំ2018 2019នេះប៉ុន្តែថាតើការចិញ្ចឹមឃ្មុំនេះវាមានប្រវត្តិ ប្រហែលឆ្នាំមកហើយបាទជួបគ្នា បន្តអំពី Indrol បាទមនុស្សបាន ប្រមូលទឹកឃ្មុំអំពីព្រៃគឺមានអាយុជាង10000ឆ្នាំមកហើយហើយការចិញ្ចឹមឃ្មុំនៅក្នុងផើងធ្វើអំពីគ្រឿងស្មូន បាទដូចជាក្អមដូចជាក្រឡអីជាដើមហ្នឹងគឺមាន ប្រហែលជា6000ឆ្នាំ មុននៅអាហ្វ្រិកខាងជើងហើយការបន្សំឃុំត្រូវបាន គេបង្ហាញនៅ ក្នុងសិល្បៈអេស៊ីបគឺមានតាំងពី4500ឆ្នាំមុនគឺសករាជសម្បុកឃុំសាមញ្ញសាមញ្ញហើយនឹងបំពង់ផ្សែងគឺត្រូវបានគេប្រើហើយឃុំហ្នឹងត្រូវបាន គេទុកនៅ ក្នុងកឡរហូតមកដល់សតវត្សទី18 ការយល់ដឹងអំពីឃុំរបស់ បាទនៅប្រទេសអឺរ៉ុបហើយនឹងជីវវិទ្យារបស់សាឃុំ គឺបានធ្វើឲ្យគេនឹងចាប់ផ្ដើមធ្វើសម្បុកដែលអាចផ្លាស់ប្ដូរទីកន្លែងបាន ហើយការថែរក្សាពពួកឃុំព្រៃនៅក្នុងសម្បុកឃុំសបនិមិត្តនឹងគឺធ្វើអំពីប្រហោងឈើនិងគ្រឿងស្មូន ដូចជាកន្ត្រកចំបើងឬក៏ការត្បាញជាដើមឡា ស្នាកនៃទឹកឃ្មុំត្រូវបានគេរកឃើញនៅពាសពេញនៃមជ្ឈិមបូព៌ាដែលចាប់ផ្ដើមប្រហែលជា7000ឆ្នាំមុនគ្រិស្តសករាជដើម្បីអនុវត្តការចិញ្ចឹមឃ្មុំហើយធ្វើអាជីវកម្មទៅលើឃ្មុំបាន និងទទួលបានប្រាក់ចំណូលខ្ពស់នោះគេត្រូវផ្ទេរពីសម្បុកបុរាណហ្នឹងមកជាសម្បុកបែបសម័យទំនើបបច្ចុប្បន្នហើយអ្នកទាំងគ្នាបានឃើញ គឺគេអាចបំលាស់ទីទូឃ្មុំបាន ដោយយើងប្រើវានៅក្នុងទូឈើ ឬក៏ទូដែលយើងឃើញជាទូស្មាច់បាទអញ្ចឹងបើសិនជាគេចិញ្ចឹមឃ្មុំនៅក្នុងជញ្ជាំងឬក៏គេដាក់ជាប់នឹងគល់ឈើគេដាក់ជាប់នឹងផើងដែលដាក់ប្រឡបាទជួនកាលវាអាចនឹងពិបាកបំលាស់ទីបើសិនជាយើង ដឹកវាទៅឆ្ងាយអាចនឹងជួបបញ្ហាបែកបាក់ជាដើមហើយណាមួយមានបញ្ហាជាច្រើន ដែលធ្វើឲ្យយើងពិបាកនឹងការថែរក្សា មុំទាំងអស់ហ្នឹងអូខេឥឡូវនេះគឺជា ចំណុចមួយចំនួន ដែលខ្ញុំនឹងបង្ហាញឲ្យទាំងអស់គ្នា អំពីការចិញ្ចឹមឃ្មុំនៅក្នុងកឡបែបសម័យបុរាណហ្នឹងថាតើវាមានផលយ៉ាងម៉េចខ្លះបាទហើយសម័យបច្ចុប្បន្នហ្នឹងបើខ្ញុំធៀបគ្នាថាតើសម័យបច្ចុប្បន្នហ្នឹងវាមានអឺ ភាពខុសគ្នាយ៉ាងម៉េចអូខេបាទទី1គឺយើងនិយាយអំពីសម្បុកឃុំសម័យបុរាណហ្នឹងគឺវាឲ្យផលទៅឃុំតិច បាទទី1ទី2តកតងទៅនឹងកូនដង្កូវផ្លិតបាទសัตว์ឃុំពេញវ័យវាត្រូវបានបំផ្លាញនៅក្នុងពេលដែលប្រមូលផលទឹកឃុំម្ដងម្ដង ហើយបើសិនជាយើងចង់បន្ថែមក្រមួនសពនិមិត្តបាទចង់បន្ថែមអង្គងអីទៅលើទូឃុំ ដែលជាសម័យខ្មុំនៅក្នុងសម័យបុរាណហ្នឹងគឺមិនអាចទៅរួចទេហើយយើងមិនអាចបំបែកវងវាបានទេបើព្រោះវានៅក្នុងគល់ឈើព្រោះវានៅក្នុងយ៉ាងថ្មហ្នឹងគឺយើងមិនអាចបំបែកពូជវាបាន ទេហើយពិបាកក្នុងការបំពន់ចំណីថែមបើសិនជាក្នុងករណីដែលគ្មានផ្កាគ្មានចំណីដែល នៅជុំវិញវាគឺយើងមិនអាចបន្ថែមចំណីបានទេ ហើយពិបាកនឹងការបំលាស់ទីអញ្ចឹងបើសិនជាយើងចង់បំលាស់ទីវាទៅកន្លែងឆ្ងាយអីគឺมันអាចលើកជាងទៅរួចទេបាទបើសិនជាយើងចាំវានៅក្នុងជាងបាទកាលពីសម័យបុរាណហើយការគ្រប់គ្រងសត្វល្អិតបាទជាពិសេសដូចជាជំងឺចៃស្រមើបាទប៉ារ៉ាស៊ីតផ្សេងៗដែលធ្វើឲ្យបញ្ហាដល់សត្វឃ្មុំនេះក៏มันអាចធ្វើទៅបានដែរហើយពិសេសគឺការដូរស្ដាច់ដូរអីបាទ ក៏អត់បានដែរអូខេបាទនេះគឺជាអ្វីដែលតកតងទៅនឹងទូបាទទូ ខ្មុំឬក៏សម្បុកខ្មុំដែលគេចិញ្ចឹមនៅក្នុងសម័យបុរាណឥឡូវនេះយើងនិយាយអំពីយើងធៀបមកសម័យបច្ចុប្បន្នថាតើ ទូសម័យថ្មីនេះគឺវាយ៉ាងម៉េចបាទទី1គឺការផលិតទឹកឃ្មុំនេះគឺបានច្រើន បាទការផលិតការទាញផលទឹកឃ្មុំអំពី ទូដែលគេធ្វើសប្ថ្ងៃនេះបាទលក្ខណៈស្តង់ដាហ្នឹងគឺយើងអាចប្រមូលផលទឹកឃ្មុំបានច្រើនទី2គឺឃ្មុំ ឃុំអាចត្រូវបានទាញយកដោយប្រើដូចជាបាកំបិតចិត្តទៅលើបង្គងហើយដាក់ទៅក្នុងធុងរវៃឲ្យជាដើមឡាក់ហើយផ្លិតដែលប្រើហើយនឹងគឺអាចត្រូវបានគេប្រើឡើងវិញ បាទប៉ុន្តែបើសិនជាក្នុងករណីដែលយើងប្រើផ្លិតនេះកូនឃុំដែលយើងជាសយកជាយកទៅក្បាលទឹកសសល់តែបង្គងកូនឃុំសាច់ឃុំគឺយើងអាចដាក់វាត្រឡប់ទៅក្នុងទូវិញហើយដូចជាកមួនដូចជាអីបាទដែលគេហៅថាបង្គងសបនិមិត្តកមួននឹងគឺយើងអាចដាក់ចូលទៅក្នុងទូ បាទបន្ថែមបើសិនជាក្នុងករណីដែលឃុំវាត្រូវការបាទហ្នឹងហើយបន្ទាប់មកការបំបែកពូជការបង្រួមពូជអីសពបែបយ៉ាងគឺអាចធ្វើទៅបានហើយងាយស្រួលបំពន់បើសិនជាក្នុងករណីដែលឃុំវាខ្វះខាតប្រភពចំណីដែលនៅជុំវិញវា គឺយើងអាចជួយវាតាមរយៈការដាក់ចំណីថែមបាទដូចជាទឹកស្ករហើយនិងម្សៅសណ្ដែកបាទហៅថា អឺលំអងសបនិមិត្តហើយបន្ទាប់មកបំលាស់ទីហ្នឹងក៏ងាយស្រួលដែរអញ្ចឹងយើងអាចបំលាស់ទីវាពីកន្លែងមួយទៅកន្លែងមួយដឹកពីប៉ៃលិនមករតនគិរី ទៅពីមណ្ឌលគិរីទៅកំពង់ចាមចប់ពីកំពង់ចាមទៅភ្នំពេញ បាទទៅគ្រប់ទីកន្លែងគឺយើងអាចដឹកបានហើយការគ្រប់គ្រងផ្នែកសត្វល្អិតបាទទូទៅដូចជាចៃសមាលអីយើងអាចដាក់កាតចៃយើងអាចបាញ់ថ្នាំបាទ Focmol acid បាញ់អីចឹងទៅដើម្បីធ្វើឲ្យសមាលវាស្លាប់វាអីចឹងទៅ ហើយដូចជាកូនងាប់ក្នុងសម្បុកបាទឆោករូតបាទដែលអាកករឹងដូចទឹកដូចសហ្នឹងក៏យើងអាចការពារបានបើសិនជាវាកើតមាននៅលើឃុំហើយការដូរស្ដាច់បង្កើតស្ដាច់ថ្មីបាទដូរបងអឺបំលាស់ទីបង្កងវាយ៉ាងម៉េចយ៉ាងម៉ាបើសិនជាមានបញ្ហា យើងអាចធ្វើទៅបានអូខេបាទនេះគឺជាការរៀបរាប់អំពីរវាងទូបុរាណហើយនិងទូសម័យថាតើវាមានផល លំបាកយ៉ាងម៉េចចំពោះទូបុរាណហើយនឹងផលល្អយ៉ាងម៉េចសម្រាប់ទូសម័យថ្មីអូខេបាទដូចដែលអ្នកតអគ្នាបានឃើញ បាន ដឹងបានយល់ហើយថាការចិញ្ចឹមឃ្មុំគឺវាមានរាប់ពាន់ឆ្នាំមកហើយបាទដែលគេដាក់វានៅក្នុងក្លដាក់វានៅក្នុងបាទស្មូន បាទដីដែលសើស្មូនដែលដូចជាឆ្នាំងដូចជាក្អមដូចជាអីសបែបយ៉ាងឬក៏គល់ឈើដុំឈើឬក៏ទៅតាមចិញ្ចៀងអីជាដើមឡាបាទ អញ្ចឹងនេះគឺសុទ្ធតែជាប្រវត្តិដែលត្រូវបានគេចងក្រងឡើងហើយអ្នកនរគ្នាអាចចូលទៅមើលនៅក្នុង Wikipedia ដែលជាដែលមានប្រវត្តិបាទតកតងទៅនឹងការចិញ្ចឹមឃ្មុំ ពីសម័យបុរាណអូខេបាទអញ្ចឹងខ្ញុំមានវីដេអូប៉ុណ្្នឹងឯងសម្រាប់បង្ហាញអ្នកដែលគាត់មិនដែលបានដឹងអំពីការចិញ្ចឹមឃ្មុំនឹងសោះបាទសម្បីតអ្នកចិញ្ចឹមឃ្មុំក៏ដោយ នេះក៏ជាព័ត៌មានមួយសម្រាប់បងប្អូនដែរដែលបងប្អូនអាចដឹងថាអូការចិញ្ចឹមឃ្មុំគឺមិនមែនទៅតែមាននៅក្នុងសម័យបច្ចុប្បន្ននេះទេអូខេឥឡូវយើងជួបគ្នាប៉ុណ្ណឹងហើយសម្រាប់អ្នកដែលថ្មី បាទទៅមើលវីដេអូនេះគឺអ្នកទាំងអស់គ្នាអាច follow page ឬក៏ចូលទៅ subscribe ទៅលើ channel របស់ខ្ញុំដើម្បីអ្នកទាំងអស់គ្នានឹងបាននៅវីដេអូបែបនេះតទៅទៀតហើយនៅមេរៀនបន្ទាប់ បាទខ្ញុំនឹងនិយាយអំពីការចិញ្ចឹមឃ្មុំ ដោយដាក់ចំណីបាទលាយចំណីអញ្ចឹងការចិញ្ចឹមឃ្មុំរឿងដែលសំខាន់បំផុត គឺទឹកស្ករហើយនឹងចំណីថាតើយើងត្រូវលាយទឹកស្ករបែបណាយើងត្រូវលាយចំណីបែបណាត្រូវបន្ថែមអ្វីខ្លះដើម្បីឲ្យកើតទៅជាចំណីឃ្មុំហើយឃ្មុំវាអាចស៊ីបានអូខេបាទអញ្ចឹង ជួបគ្នានៅវីដេអូក្រោយ